បែកខនារីនួនបូលាក់ធ្វើឲ្យឈុនសវណ្ណរាជធ្លាក់ក្នុងអន្លង់ស្នេហ៍ដោយបានសួរត្រង់ត្រង់ថាកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី4នៅថ្ងៃទី6ខែមិថុនាឆ្នាំ2022នេះនៅក្នុងវគ្គចាត់ audition បានឈានដល់សប្តាហ៍ទី5ហើយ ដោយមានបេក្ខជនបានចូលរួម ប្រឡងជាច្រើនរូបផងដែរ ដែលជាបេក្ខភាពដែលមានសមត្ថភាពនិងសម្លេងយ៉ាងពិរោះផងដែរក្នុងចំណោមបេក្ខភាពទាំងអស់អ្នកទស្សនាបានចាប់អារម្មណ៍ទៅលើបេក្ខនារីម្នាក់ឈ្មោះនួនបូលាក់មកពីខេត្តតាកែវដែលមានមុខរបរជាជំនួយការរដ្ឋបាលនៅក្នុងរោងចក្រកាត់ដេរកបូបស្ពាយមួយកន្លែងដែលបានលើកយកបទចម្រៀងមួយបទមានចំណងជើងថាអូននឹកដល់បង មក បញ្ចេញសមត្ថភាពនៅចំពោះមុខគណៈកម្មការទាំង4 ក្រោយពេលច្រៀងចប់ភ្លាមដោយសារតែអត្តន័យនៅក្នុងបទចម្រៀងហើយរួមទាំងរូបសម្រស់បេក្ខនារីវ័យ22ឆ្នាំរូបនេះស្រស់ស្អាតផងដែរនោះ បានធ្វើឲ្យគណៈកម្មការឈនសវណ្ណរាជពេញចិត្តជាខ្លាំងនិងបាននិយាយថាបរោះណាទៅណ ដែលមានសំណាង បានស្រីលក្ខក្នុងនោះផងដែរតារាចម្រៀងលោកឈុនសវណ្ណរាជក៏បានបន្តសួរត្រង់ត្រង់ថាមានអ្នកគិតក្នុងចិត្តនៅ បេក្ខនារីដ៏ស្រស់ស្អាតរូបនោះបានឆ្លើយថាមានម៉ាក់ប៉ាភ្លាមនោះឈុនសវណ្ណរាជបន្តសួរលេបខាយទៀតថាចុះបរោះក្នុងក្តីស្រមៃដោយបត់ចម្រៀងដែលបូលាក់គិតនឹងមានហើយឬនៅ ពេលទទួលបានចម្លើយថាអត់ទាន់មាននោះស្រាប់តែលោកឈុនសវណ្ណរាជបាននិយាយថាតែដាក់មនោសញ្ចេតនាបានល្អណាស់បើរូបលោកជាបរោះដែលបូលាក់គិតវិញខ្លួនសบายចិត្តងាប់ស្អាតហើយច្រៀងពីរោះទៀត ទោះយ៉ាងណាឈុនសវណ្ណរាជបានរៀបរាប់ថារូបលោកនិយាយលេងទេ តែបើមែនក៏លោកសប្បាយចិត្តដែរនិយាយចំណុចនេះបានបង្ហាញពីការពេញចិត្តចំពោះការបង្ហាញសមត្ថភាព របស់បូលាក់ដោយរូបលោកក៏បានលើក ផងដែរថាបូលាក់សម្លេងល្អហើយរូបសម្រស់បែបនេះទៀតស័កសមជាអ្នកចម្រៀងចំណែកគណៈកម្មការ3រូបទៀតក៏បានសរសើរពីទឹកដុំសំនៀងរបស់បេក្ខនារីរូបនេះដែរ ដោយបានផ្ដល់ចម្លើយ yes ទាំង4ទៅកាន់បូលាក់ហើយឲ្យរូបនាង បានសម្បត្តិមាសឈានទៅកាន់វគ្គបន្តទៀតចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ